Thì tích mong bấy Chú cầu kì mãn đo ngay Từ bọn bê là Thì chú hỏi toan ấy có hôm tí à bà nơi chăm bà gọi chuyện khan đấy. តែនេះចម្រើនទៅទៀតណាបាទអរគុណ ភ្លើងក្រហមនៅមិនតាន់ឃីវទេតែនេះមើលទៅផ្លូវដូចជាអត់មានអ្នកធ្វើដំណើរផងហ្នឹងចុះបងអស់ខ្លាចខាតពេលវេលាការឆ្លងលឿនឬក៏យឺតនោះវាមិនសំខាន់ទេសំខាន់កុំកដោដូចតែគ្នាហើយណាមួយខ្ញុំក៏មិនប្រញាប់ដែរការរងចាំ1នាទីទៅ2នាទីនោះវាមិនធ្វើឲ្យយើងខាតពេលទេ ទោះបីពេលវេលាត្រឹម1នាទីតែអាចផ្លាស់ប្ដូរអ្វីយ៉ាងបានទាំងអស់អើយស្អីគេអាទឹកទៀតហើយអី ហើយដេកមិនតាន់ឆ្អែតផង shit មកណាហើយអើយមិនចង់ធ្វើអីទាំងអស់ចង់ដេកឲ្យឆ្អែតស្អីទៀតហើយហ៎ទៀតហើយអើយទូរស័ព្ទនៅណាចេះ ចង្រៃយកក្រោកយូរទៀតហើយឯងមិនទាន់ទៅហើយការងារគេផង mong bấy chùa cầu kì mãn đồ ngay rồi bọn bê lại thì chùa tôn ấy dạ có hôm tiết nè, bên nơi chăm bà có chuyện khá này ផ្លូវមិនសូវមានមនុស្សផងអ្នកខ្លះចូលធ្វើឯងត្រឹមត្រូវចាំស្តុកនាំតែយឺតយ៉ាងណាក៏ខ្ញុំឆ្លាតដែរដេកក្រភ្នាក់បន្តិចក៏បានចំណេញពីភ្លើងស្តុកមួយនាទីពីរនាទីនេះដែរមិនភ្លឺមិនភ្លឺចាំដល់តែខាត់ពេលទេ ពេលយប់ចង់ដេកដេកមិនលក់អីនៅដាច់យប់ដល់6មួយអីនោះដល់ពេលម៉ោងធ្វើការមកធ្វើងូអីណាសាំជាអឹមមកវើយក៏មិននឹងបែបបងកំពុងតែធ្វើការមែនហើយមានដឹកនាំមនុស្សស្រីម្នាក់នេះអត់ បាទម្ចាស់ជីវិតបងបងកំពុងធ្វើការអន្តាថៃមិននឹកបងនឹកខ្លួនឯងស្ទើរតែសាប់ឯនេះបើបាននៅក្បែរវិញឲ្យបាត់នឹកតែម្ដងបានហើយបងឯងប្រញាប់ធ្វើការទៅណាកុំមកសំដីផ្អែមដាក់អូនអញ្ចឹងអូនមិនរំខានទេមើលថែខ្លួនផងណាសង្សារម្នាក់នេះបារម្ភពីបងគ្រប់ពេលអូខេតែខែណាម្ចាស់ចិត្តបង ចុងភ្លែកឈឹងថាអอฟហ្វីនេះមានកាមេរ៉ាសុវត្ថិភាពមើលឃើញប្រកាសជាត្រូវមកជាមិនខានទេតែមិនខ្វល់ទេកូនចាំមកណោមេមិននឹងចាប់អារម្មណ៍តែខ្ញុំតែម្នាក់ទេអូមិនហើយទៅជួបគ្រាន់តែការងារ design ប៉ុណ្ណឹងក៏ធ្វើឲ្យកោះចិត្តខ្លានដែរ ធ្វើការឲ្យចេះយកចិត្តទុកដាក់បន្តិចទៅបានអត់ព្រោះតការងារធ្វើប្រហែលរបស់បងឯងធ្វើឲ្យ client បន្ទោសរិះគន់ការ design ក្រុមហ៊ុនរបស់យើងហើយគេប្រុង cancel ចោលទៀតគុំតបានរីយ៉ានិយាយចំចូលទេណាឥឡូវអូនឯងជួយវាធ្វើម្ដងទៀតហើយខ្ញុំសង្ឃឹមថានឹងមិនមានបញ្ហាបែបហ្នឹងទៀតទេណាហើយត្រូវធ្វើឡើងវិញទាំងអស់នេះតម្រងតែធ្វើហើយណាមិនងាយទេណា ដូចជាគ្មានទៅចិត្តមួយណាសោះអើយអារ៉ែអើយនេះមកដល់ផ្ទះហើយឯងគួរតែបានសម្រាកនៅទីនេះគ្មានកាមេរ៉ាសុវត្ថិភាពផងឯងចង់ធ្វើការឬធ្វើការវាជាផ្ទះរបស់ឯងតាឥឡូវនេះគ្មានអារម្មណ៍ធ្វើទេសេរីម៉ងកាពីមួយសិន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 ជាមួយ DHA និង Symbiotic Aptakit Raise Them Ready មិនក៏មិនទៅរីសាញអាចគៀនសិនតាមិនមកសុតម៉ែខ្ញុំពីកំមុំទេ មែនហ្នឹងសង្ហាអីក៏សង្ហាម្ល៉េះនេះគ្រាន់តែឃើញរូបថតសោះឡើងចង់ fall in love ហ្មងណាបាយចង់ fall ហ្មងទៅអីព្រោះតា free តាយូរពេកប្រយ័ត្នតែប្រយ័ត្នអីគេអើប៊ីអត់ប្រាប់ទុកឲ្យឆ្ងល់មនុស្សផោអីចូលចិត្តធ្វើឲ្យគេឆ្ងល់ចូលចិត្តធ្វើចរិតគួរឲ្យគេខ្នាញ់ដល់ឯនេះហើយបើឆ្ងល់ខាងនោះ ចង់ប្រសាសួរបេះដូងម្នាក់នេះអត់ចោះមិនដឹងថាទំហំបេះដូងខ្លួនឯងអាចឲ្យគេចូលទៅសួរដែរអត់ណាបេះដូងប្រូបាក់ទាចាំស៊ីជនិតណានោះផុសស្មៃឥឡូវទុកចន្ទបាននេះភាច្រើនដូចតែគ្នាហ្នឹងបរិបផ្សេងទីអាចដូចគ្នាតែលេងលេងតែប្រូមួយឲ្យគេជឿខ្លួនឯងមិនបានអើប៊ីគេអត់ចេះស្បត់ ហើយក៏មិនដឹងធ្វើម៉េច ឲ្យខ្លួនឯងជឿដែរតើតើខ្លួនឯងប្រាប់ឲ្យដងបានយល់ជឿទៅឆាប់ចប់ប្រាប់ឲ្យហើយម្សៅគេថ្លៃហ៎កុំឲ្យគេយំច្រាស់ម្សៅគេ ដោយសារប៊ីឯងបេះដូងគេមានអន្តរាយត្រឹមត្រូវណា គេមិនធ្វើឲ្យខ្លួនឯងយំទេតែបើខ្លួនឯងយំកុំភ័យស្មាម្នាក់នេះទំនេរកំដៅខ្លួនឯងជានិច្ចណាបើមានមនុស្សប្រុសដូចប៊ីឯងជាសង្សារ គេមិនដឹងជាសំណាងប៉ុណ្ណាទេ តែវាប្រហែលជាគ្រាន់តែជាការសម័យទេមើលទៅ មិនអីទេសុំត្រឹមបែនក្រេះខ្លួនឯងក៏អស់ចិត្តដែរអាយ៉ាយ៉ាដល់ម៉ោងអូប៉ូឡាចង់បោះអីស៊ីស៊ីនយកកូនប្រើតា មិនអីទេស្អាតស្អាតខ្ញុំឈូតចឹងសុកចិត្តឲ្យបោកមកសេរីហើយថ្ងៃនេះស៊ីមីធម្មតាសោះមានជាតិអីមានជាតិយ៉ាងនេះ មកទឹកព្រឹកទៀតហើយណាថ្ងៃនេះថ្ងៃអាទិត្យរបស់ខ្ញុំណាចង់ដេកមកប្រហែលក៏បានដែរអូយអឺអាយខ្ជិលណាស់តែមកមានការអីចេះអត់ចេះមើលសង្សារខ្លួនឯងដេកទេស្លាញ់គ្នាច្រើនឆ្នាំហើយងើអើយក៏ងើតាលួងតាំងតិចក៏បាត់ដែរដេកវិញដេកវិញ អបិទេនៅផ្ញើសារមកទៀតនេះប្រហែលជាលួចខឹងបងលួចនិយាយដើមបងឲ្យមកទៅបេបសម្រាប់ចិត្តបងបងមានក្បត់នឹងឯងទេអូនឯងប្រហែលជាយល់ច្រឡំហើយអូនកំធ្វើបែបនឹងដាក់បងមើល ឲ្យបងសុំទោសយើងកំបែកគ្នាអីលើកទៅសម្រាប់ចិត្តអើយលើកទៅលេខទូរស័ព្ទនេះមិនអាចតាក់ទងបានទេនៅពេលនេះសូមជួយយើងម្ដងទៀតនៅពេលក្រោយ មិនលើកលើកទៅសម្រាប់ចិត្តបងនេះមិនអាចតតបានទេនៅពេលនេះត្រូវព្យាយាមដងទៀតនៅពេលក្រោយ ពេលនេះហ៎ឯងដឹងទេហើយយើងប្រញាប់ទៅណាអូណាអូណានេះយើងនិយាយគ្នាសិនបានទេនេះអូនកំប្រើពាក្យថាបាយអីណាព្រោះយើងធ្លាប់ស្រឡាញ់គ្នាយូរហើយ អូនតបដល់បងតិចទៅបានទេនេះអូនកុំគិតអញ្ចឹងណានេះអូនយល់ច្រឡំទេយល់ច្រឡំអញ្ចឹងហ៎បាយហានិស័យស្អីហ្នឹងសត្វតែ baby នៅក្នុង comment ហ៊ានញ៉ាយគ្នាប៉ុណ្ណឹងចូលតំណងនៅក្នុងឆាតដែលខ្ញុំមើលមិនឃើញមិនដឹងជាឆាតញ៉ាយគ្នាបែបណានេះទេនេះបង្តប comment លេងសើចតា បងមិនបានឆាតញ៉ាយសំបីតែបន្តិចនេះអូនកុំយកចិត្តទុកដាក់អីណាអូគ្រាន់តែលេងអញ្ចឹងហ៎បងនិយាយស្រួលណាស់ណោះបានហើយខ្ញុំមិនចង់ស្ដាប់ពាក្យអសារលោកលេសំដីបងឯងគ្មានខ្លឹមសារនេះទេខ្ញុំឃើញបងឯងឆាតញ៉ាស្រីច្រើនដងហើយខ្ញុំព្រមលើកឡើងព្រមច្នៃពេលជាមួយបងឯងព្រោះខ្ញុំស្រឡាញ់បងឯងតែមិននឹកស្មានថាបងឯងលេងច្រកអញ្ចឹងដាក់ខ្ញុំឯងបាយគ្នាឲ្យល្អអូននេះអូនកុំលេងសើចជាមួយបងចឹងអីណា ខ្ញុំបានទេសហើយបានហើយឈប់កោះវាតែខ្ញុំទៀតប្រយ័ត្នខ្ញុំដល់ម្លេះពីបាត់រំខានអ្នកដតីនោះចាប់គ្នាត្រឹមនឹងចុះអូន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 muối DHA និង Symbiotic Afterkit raise Them Ready បានហើយបានហើយសម្លាញ់ឲ្យល្មមមកបានហើយណានេះឯងធ្វើបាបខ្លួនឯងអញ្ចឹងហើយបានស្អីមកវិញហ៎បើគេចង់បែកឯងឲ្យគេទៅទៅពួកឯងទាំងពីរនាក់នេះយល់ច្រឡំហើយនេះគិតថាយើងនេះ គ្នាភឹកអម្បានស្ដាយគេតែគ្នាភឹកនេះគឺអបអសាទរគ្នាបានបែកពីស្រីម្នាក់ដែលមិនចេះធ្វើអីនោះឯងអាចកុហកពួកយើងបានតែមិនអាចកុហកខ្លួនឯងបានទេណាបែកគ្នាបែកគ្នាក៏ល្អដែរវើយគ្នាមិនបានកុហកអីទាំងអស់គ្នានេះសบายចិត្ត នៅពេលនេះជីវិតគ្នា មានសេរីភាពហើយមកឲ្យគ្នាវឹកតណែបានណាពុកម៉ាក់មនុស្សស្រឡាញ់គ្នាបើយូរប៉ុណ្ណឹងដែរគ្រាន់តែឯងចូលខមមិនរូបស្រីផ្សេងក៏មិនសុំឯគ្នាដែរបាយក៏បាយទៅ ឲ្យវាស្លាទៅឯងមិនបាច់ខំប្រឹងសើចប្រឡប់ទេគ្មានអីទេសម្លាញ់នេះឯងប្រកបចិត្តទេថាឯងនេះវាមិនអីហ៎គ្នាប្រាប់ហើយតែគ្នាមិនអីទេអត់គ្នាតែគ្នាថាឯងមិនមែនមិនអីទេ តែមកឯងបរឹងគ្នាយល់ណាថាឯងនេះស្រឡាញ់នាងខ្លាំងប៉ុណ្ណា ហើយឈឺចាប់ប៉ុណ្ណាដែលគេបោះបង់ឯចោលធ្វើមកដល់នៅលោកហ្នឹងគឺមានតែម្នាក់ហ្នឹងអញ្ចឹងខ្វះស្អីស្រីល្អល្អមកកណោមុខមកសង្ហាប៉ុណ្ណាឯងដែរហ្នឹងស្រីស្រីគេចំរយយកតែទាំងអស់ហ្នឹងគ្នាចង់ផឹកឯងឲ្យគ្នាផឹកមកថ្ងៃហ្នឹងណា គ្នាចង់ផឹកដើម្បីបំភ្លេចគេលុបគេចេញពីបេះដូងគ្នាលុបគេចោលនៅ ក្នុងការចងចាំរបស់គ្នាទៀតបាទតែនេះឯងនៅមានយើងពីរនាក់ដែរតាមិនមែនឯងមានក្បាលមួយតែឯងណាហឹមគ្នាកំដរឯងបាទ កុំតែជឿចុកចាប់អីជាមួយម្នាក់នឹងនោះបែកពីមួយរត់ថ្មីទៀតទៅមុខមាត់ស្អាតប៉ុនឯងដែរចាត់ទុកថាគេបែកពីឯងនេះដូចជាគេផ្ដល់ឱកាសឲ្យឯងនេះរកស្រឡាញ់ស្រីថ្មីអញ្ចឹងអាម៉ាម៉ោង7:00ហើយណាគ្នាគាត់ថាតេះហើយបើឯងចង់បានអីតែតែគ្នាទៅ អឺគ្នាក៏ចង់ទៅដែរវើយនេះពួកឯងទាំងពីរនេះគិតចង់ទៅចោលគ្នាទៅក៏ឯងនៅតែឯងអញ្ចឹងហ៎មិនមែនអញ្ចឹងទេសម្លាញ់ឯងនេះក៏ស្វឹងដែរណាមិនតន់យប់អីណាណាឯងទាំងពីរនាក់នេះនៅកណ្ដោគ្នាបន្តិចទៅណាណាអើអើបាទ ฮ้ยเฮ้ยนี่เพลทโยเล็บทอมมาไว้เพลทตกเรือต้องเฮ้ยอาเรียเอ้ยอาเรียไอ้กูแบบเพลทกับเพลิมเลยให้ไปไอ้ตัวกาเตอร์มองจิตบูนให้เฮ้ยมองจิตบูนให้ របៀប design update រួចដើម្បីយកឲ្យភ្ញៀវព្រោះថាភ្ញៀវគេត្រូវការផុសប្រម៉ូទផលិតផលគេដែរអញ្ចឹងជួយផ្ញើឲ្យបងតិចមកណាដើម្បីឲ្យបងត្រួតពិនិត្យបាទបងអឺចិត្តរួចបងប៉ុន្តែកុំព្យូទ័ររបស់ខ្ញុំវា error អញ្ចឹងខ្ញុំទៅចំណាយពេលធ្វើសារនឹងវិញលើក្រោយធ្វើការឲ្យចេះប្រយ័ត្នប្រយែងផង ការងារភ្ញៀវគេត្រូវការមកមានបញ្ហាអញ្ចឹងទៀត លោកមុនណាបងខំនិយាយជាមួយភ្ញៀវដោះសាររួចម្ដងហើយឥឡូវមកឲ្យបងត្រូវនិយាយមួយភ្ញៀវឲ្យរងចាំទៀតរឿងអដែរអដែរធ្វើការឲ្យលឿនតិចទៅទៅវិរិយចម្រើនកុំបារម្ភអីបងខ្ញុំនឹងព្យាយាមធ្វើម្ដងនេះមិនឲ្យផ្លាត់ទេហើយខ្ញុំធ្វើឲ្យជិតចាំបំផុតដែលអាចធ្វើទៅបានហើយខ្ញុំធានាថាភ្ញៀវប្រកាសជាពេញចិត្តជាមិនខានទេ chứ các ba hãy thương bệnh ta phải chứ các ba đi tu nó mình chẳng đi bố là cạm mật và chuột dân làm mà kia đó cái rồi lại bán cả càng nghi bằng bằng năng á phơi tỏng lên rồi ai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 កូនរបស់អ្នកដើម្បីធមពលនិងភាពជោគជ័យអង្គសងទ័រក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ Glow Collagen ស្បែកតឹងណែនភ្លឺបត់រលោងតាមបែបធម្មជាតិជាមួយ DHA និង Symbiotic Aptakit Raise Them Ready ពលកម្មបិទប្រយុទ្ធសិន ការងារប៉ុណ្ណឹងប៉ុណ្ណឹងធ្វើតែអំភ្លេតរួចហើយចុំចុំចុំដើរអាដាក់ទៅប្រាប់តាហាកុំអោយទូបថយឯងទៅអេកាពីអីផងកាពីអីផង ខៀលហ៎អេចង់ធ្វើស៊ីគ្នា ប៉ុណ្្នឹងហើយនៅមិនតាន់អមអងចេញទៀតការប្រឡាក់ច្រើនណាស់ការងារឯបគៀនសិនទៅបោកកាអាសិនបងក្រាស់ខ្ញុំមិនក៏អីកុំគ្រាន់តែនិយាយប្រេងខ្ញុំណា និយាយមកស្ងួតបងលឺក្រៅអនអាយយូរហើយណាបេប៊ីក្រៅហ្នឹងមានន័យថាម៉េចទៅណ គឺមានន័យថា បងលឺស្រឡាញ់អនអាយហ្នឹងណាចុះបងឯងមានសង្សារហើយហ្នឹងគឺពីមុននោះបេះដូងបងហ្វូលតែឥឡូវបេះដូងបងមានស្ប៉ែហើយចង់បានអនឯងមកសាកថ្មបេះដូងតែមិនដឹងថាអូនព្រមបោកចិត្តទទួលម្នាក់នេះអត់ទេ តែប្រហែលជាមិនព្រមទេ បើអូនស្អាតខ្ជូតគួរឲ្យស្រឡាញ់ចឹងនោះអំតាន់គិតប្រទេសផ្ដាមើល អូនស្រឡាញ់មិនរើសច្រើនទេសូមត្រឹមតែជាមនុស្សប្រុសដែលមានបេះដូងស្មោះទៅបានទេឯបងវិញនេះមុខមើលមិនយល់ទេ បើយល់ស្អាតសង្ហានោះអូនអាចទៅរកអ្នកផ្សេងបាន តែបើសិនជាចង់បានចិត្តស្មោះនោះអូនអាចមករកបងបានណាអូនមានរឿងអី baby មិនអត់ទៅហើមធំអញ្ចឹងអូនចង់ប្រាប់បងមួយ តាមពិតអូនមានសង្សារហេហ៎សង្សារអូនម្នាក់ឈ្មោះរ៉ែរ៉ែអូ ចុំប៉ណ្ណឹងជាធ្វើស៊ីទៀតអូនិយាយចឹងអូនទៅតែចេញពីធ្វើការមកយកម៉ូតូស្រាប់តែម៉ូតូខូចយកបលូវហើយបងមកយកអូនតិចបានអត់ហានីអូខេ baby ចាំបងនៅនឹងណាចាំបងទៅយកណាកុំខ្លាចណាចាស្លាញ់បងពេញបេះដូងហានីឱកាសល្អប្ររពបានបានដប់ស៊ីស្អាតខប់ខប់ហ្មង មនុស្សស្រីស្លាំងតែមនុស្សប្រុសចេះជួយជាខែជាពិសេសគេកំពុងធ្វើបាបអញ្ចឹងបើសិនជាយើងជាមនុស្សប្រុសដែលនៅក្បែរគេជួយគេគេនឹងស្លាញ់យើងអស់ពីចិត្តមិនខានស៊ូស៊ូប្រុសរះចាំបន្តិចណាស្ងប់ចិត្តបងដល់ឡើយហើយសម្បីតែមួយនាទីក៏ខ្ញុំអាចខកខានបានដែរ អាទិត្យមុនខ្ញុំមិនប្រយ័ត្នគឺគ្រូថ្នាក់ចរាចរណ៍បាក់ជើងបន្តិចបន្តួចអត់ពីរលេសថាកុំព្យូទ័រខូច error បាត់មុខឡើងមួយអាទិត្យហើយមិនព្រមធ្វើការហើយទៀតនៅមករលេសនិយាយខកថាបាក់ជើងទៀតមិនដឹងជាសារក្រោយ បងនៅរលេសថាបាក់ស្អីបន្តទៀតទេសំខាន់ណាស់ការងារ clean ណាគេបញ្ញាប់ធ្វើរួចនៅបងសុំចម្លើយតែប៉ុណ្្នឹងឯងកុំមកនិយាយដោះសារមលៀនលេសមកនិយាយជាមួយបងទៀតនេះខ្ញុំបាក់ជើងមែនណាបង ចាំខ្ញុំជាសះស្បើយ ចាំខ្ញុំបើឲ្យការងារបងវិញណាគ្រាន់តែលើពាក្យបង្ហាញការងាររបស់បងអូនណាមកស្ដាប់លោកសកីតាជាទៅហើយបងខំអធិស្ឋានយកយល់ឲ្យអូនឯងតើអូនឯងកាន់តែបានចិត្តយូរយូរទៅយកការងារមកលេងសើចអស់ហើយខ្ញុំមិនបានលេងសើចទេបងឲ្យខ្ញុំសុំទោសណាដែលធ្វើឲ្យបងមានបញ្ហាជាមួយអតិថិជនខ្ញុំសន្យាថាម្ដងនេះនឹងធ្វើឲ្យវាបានល្អ គ្រាន់តែប្រាប់ថាខ្ញុំជាមនុស្សពិការភ្លាមលេងលវិលវល់ជាមួយខ្ញុំហើយចុះប្រាប់ថាស្រឡាញ់ហើយចាត់ទុកខ្ញុំជាសង្សារឥឡូវខ្ញុំលែងមានតម្លៃឲ្យគិតទៀតហើយមិនបាច់មកត្រាម៉ែមិនបាច់មកលើកយករឿងពិការឬមិនពិការមកនិយាយយកខ្លួនឯងដើរតួកំសត់ដកលេសដោះសារឲ្យខ្លួនឯងល្អឯងយើងស្រឡាញ់គ្នាមិនអូនប្រើពាក្យនឹងដាក់បងអញ្ចឹងអូនឯងមានថ្មីមែនក្រែងដំបងនិយាយថាស្រឡាញ់បងមិនគិតរូបសម្បត្តិមានក្រអ្ហ៎ ខ្ញុំត្រូវការមនុស្សស្មោះហើយខ្ញុំក៏មិនបានគិតរឿងពីការស្អីដែរតែចំណុចដែលធ្វើឲ្យខ្ញុំស្អប់លែងចង់ឃើញមុខបងឯងណាពួកបងឯងមិនឲ្យតម្លៃខ្ញុំហើយគិតថាខ្ញុំជាស្អីខ្ញុំមិនពួកបែកស្លុយគ្មានបានកែឲ្យបងឯងមកនិយាយបាត់ដៃក្នុងដៃជាមួយខ្ញុំខ្ញុំខំតែទៅបងឯងឡើងចង់100ដងឯងតែបងឯងព្រមលើកឯងពេលណៃមានថ្មីល្អជាងបងក៏បោះបងបងចោលចឹងឲ្យបងនិយាយទៅណៃម្ដងទៀតថាពេលហ្នឹងបងជួបគូថ្នាក់បាក់ជើងដោយសារប្រញាប់ទៅរូនឯងហ្នឹង ងាប់ហើយនៅមកបន្ទោសខ្ញុំទៀតអង្គហុកលេងមកបញ្ញាប់រខ្ញុំលោកប្រុសអីចេញមកឡើងគ្មានកំណើតឲ្យខ្ញុំមកចាំរាប់ម៉ោងដល់ម៉ោង2ម៉ោង3យប់តែឯងយ៉ាងម៉េចចិត្តទុកខ្ញុំមិនបានស្មើនឹងការសំណល់គិតថាខ្ញុំជានាងវែកមែនបានឯងទៅ តែសារលបងសែបគប់គ្នាជិនចរិតស៊ីនប៉ុណ្ណឹងឯងបន្តទៀតបាននេះខ្ញុំទៅរកអ្នកថ្មីឈ្មោះរៈរៈដែលមានកណ្ដាលជាមួយឯងវិញហុយស្អីអញ្ចេះ ពេលវេលាមិនមែនតែមួយនាទីនឹងទេតែបើយើងចូលចិត្តប្រើពេលវេលាដែលអត់ប្រយោជន៍ឬក៏គេខ្ជិលនោះនោះហើយ ដែលធ្វើឲ្យយើងហាត់ពេលវេលាព្រោះតែធ្លាប់ខាយខាតមួយនាទីនេះហើយដែលធ្វើឲ្យព្រឹកខ្ញុំផ្លាស់ប្ដូរពីមនុស្សដើរធម្មតាខ្លាយទៅជាមនុស្សពិការបែបនេះលាបើមានមនុស្សចេះគិតដូចជាបងល្អហើយតែមនុស្សល្អដូចជាបងមិនគួរណាមកពិការបែបនេះទេ នេះប្រហែលជា អ្នកបើកបរមួយចំនួនដែលគេមិនគោរពច្បាប់ចរាចរណ៍បើកបរប្រជែងគ្នាយកតែលឿនមិនរងចាំស្តុបនេះណាមិនគួរណាបងជួបរឿងបែបនេះទេអូបងត្រូវស្តុបគ្នាໄວ້តា ខ្ញុំប្រើពេលវេលាខ្ជះខ្ជាយធ្វើរឿងអបយៈជាច្រើនតែរយៈពេល1នាទី ខ្ញុំមិនចេះរងចាំនេះជាលទ្ធផលដែលខ្ញុំទទួលបានជីវិតខ្ញុំពេលនេះត្រូវបានផ្លាស់ប្ដូរទាំងស្រុងខ្លាចជាមនុស្សអត់តម្លៃកាក់ជីវិត ពេលវេលាត្រឹមតែ1នាទី តែមានតម្លៃអាចកែប្រែជីវិតអ្នកបានគ្រប់យ៉ាងសូមកុំខ្ជះខ្ជាយពេលវេលាធ្វើរឿងអត់ប្រយោជន៍ចូលប្រើពេលវេលាដែលអ្នកមានឲ្យបានល្អបំផុត។